តើស្នេហាមានឥទ្ធិពលខ្លាំងយ៉ាងណាទៅបានជាអាចធ្វើឲ្យមនុស្សម្នាក់ម្នាក់បដូរខ្លួនឯងបែបនេះប្រៀបនាំសារមិនមែនជាប្រៀបនាំរឿងមនុស្សពីរនាក់ស្រឡាញ់គ្នាមិនចង់បានអ្វីពីគ្នាមកវិញទេក្រៅពីការស្រឡាញ់និងភាពស្មោះត្រង់ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកក៏ប៉ុន្តែនៅពេលដែលមានមនុស្សទី3ចូលមកច្បាស់ណាស់ស្នេហាមួយនោះប្រកាសជាបរាជ័យហើយអ្នកដែលឈឺចាប់គឺជាអ្នកដែលស្រឡាញ់គេខ្លាំងបំផុតស្នេហាអាចធ្វើឲ្យមនុស្សយំស្នេហាអាចធ្វើឲ្យមនុស្សដែលធ្លាប់តែសើចសប្បាយរីករាយ คล้ายទៅជាមនុស្សម្នាក់ដែលនៅតែក្នុងបន្ទប់តែម្នាក់ឯងមិនចង់និយាយជាមួយអ្នកណាតើស្នេហាមានឥទ្ធិពលខ្លាំងយ៉ាងណាទៅបានជាអាចធ្វើឲ្យមនុស្សម្នាក់ម្នាក់បដូរខ្លួនឯងបែបនេះបើយើងក្រឡេកមកមើលពីសង្គមបច្ចុប្បន្ននេះរឿងរ៉ាវស្នេហាកើតឡើងជារៀងរាល់ថ្ងៃដែលអ្នកខ្លះគិតខ្លីរហូតដល់បញ្ចប់ជីវិតខ្លួនឯងក៏មានជីវិតស្នេហាមួយនៅពេលដែលទទួលបាននូវការជោគជ័យច្បាស់ណាស់គេប្រកាសជាសរសើរនៅគូស្នេហ៍មួយនោះថាចេះស្រឡាញ់គ្នាចេះយល់ចិត្តគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកក៏ប៉ុន្តែ ប្រសិនបើជាស្នេហានោះទទួល បាននូវការបរាជ័យច្បាស់ណាស់គេគ្រប់គ្នាប្រកាសជាគិតថាពួកគេទាំងពីរនាក់មិនមែនជាគូនឹងគ្នានិងខ្លះទៀតគិតថាពួកគេអាចនឹងត្រូវអំពើស្នេហ៍របស់គ្រូណាមួយដែលត្រូវបានគេបញ្ជាជាដើមបើទោះបីជាពិភពលោកកំពុងតែវិវត្តទៅរកភាពរីកចម្រើនខ្លាំងកម្រិតណាក៏ដោយ ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែមានអបិយជំនឿទៅលើរឿងការដាក់ស្នេហ៍ដោយអ្នកខ្លះមិនអស់ចិត្តនឹងជីវិតស្នេហារបស់ខ្លួនដែលធ្លាប់តែស្រឡាញ់គ្នាបែរជាត្រូវបាត់បង់ទៅវិញក្នុងរយៈពេលមួយដ៏ខ្លីដូច្នេះហើយពួកគេបានរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីចង់បានម្នាក់នោះមកវិញហើយវិធីសាស្ត្រដែលពួកគេតែងតែធ្វើនោះរួមមានដូចជាទី1នៅស្ងៀមស្ងាត់អង្គុយរងចាំគេត្រឡប់មកវិញហើយទី2ក៏បានទៅរកគ្រូទាយរកគ្រូដាក់ស្នេហ៍ ដើម្បីដាក់ឲ្យម្នាក់នោះត្រឡប់មកវិញតើការដាក់ស្នេហ៍នេះពិតជាបានផលមកវិញមែនទេតកតងទៅនឹងការដាក់ស្នេហ៍នេះអ្នកគ្រូទាយម៉ាក់ស្រីពេជ្រដែលមានទីតាំងនៅខាងជើងរង្វង់មូលវត្តភ្នំអ្នកគ្រូអាចបន្ទន់ចិត្តឲ្យខាងប្រុសឬខាងស្រីត្រឡប់មករកស្នេហ៍ដើមប្តីដើមឬប្រពន្ធដើមវិញហើយអ្នកគ្រូបញ្ជាក់ថាអ្នកគ្រូជួយតែប្តីដើមនិងប្រពន្ធដើមតែប៉ុណ្ណោះចំពោះឯប្រពន្ធចុងគាត់មិនជួយនោះទេ